trường đưa đi học thêm ở đó không ជូនដោយទឹកក្រូចអៃសបងមីបងមីបងជំរាបសួរក៏ដូចជាសួស្ដីអ្នកនាងខ្ញុំវណ្ណលេងជំរាបសួរក៏ដូចជាសួស្ដីអ្នកនាង It's a beautiful sunny day ខ្ញុំដែរប្រាស្វាគមន៍មកកានកម្មវិធី Quote ស្នេហ៍ហើយសម្រាប់នៅក្នុងវីដេអូថ្ងៃនេះ យើងនឹងបកស្រាយ quote របស់អ្នកទាំងអស់គ្នា submit មកប៉ុន្តែយើងអត់អានអាការបកស្រាយហ្នឹងឯងគឺឲ្យ director អ្នកបោះ quote ឲ្យយើងវិញហើយបន្តមកទៀតយើងបកស្រាយណា គេបកស្រាយបានល្អជាងគេអ្នកហ្នឹងបានបន្ទុចា ហើយអ្នកដែលបកស្រាយបានអន់បានបន្ទុតិចយើងនឹងត្រូវមានវិន័យហើយវិន័យរបស់យើងថ្ងៃហ្នឹងគឺចាប់បោះចូលទៅក្នុងអាងតក Ice cool ហ្នឹងហើយអូខេឥឡូវមុនចាប់ដើមកម្មវិធីយើងយកជាក់ជាក់មួយយកហុកទុយអូលឺសលេងដល់នឹងកប់សលេងឈិឈិមកឈៀមួយបងជឿជាក់100%ឥឡូវហ្នឹងបងជឿជាក់80%ដោយសារ20%ទៀតគឺជាក្តីស្រឡាញ់ដែលបងសុខចិត្តចាញ់ណាអូ 80%វាច្រើនជាង20%ឥឡូវកុំឲ្យខាតពេលយូរ quote ទី1ពី director ស្រឡាញ់គឺស្រឡាញ់ស្រឡាញ់គឺស្រឡាញ់មានន័យថា What the fuck no no no no បានន័យថា បើសិនជាយើងស្រឡាញ់អ្នកណាម្នាក់គឺយើងស្រឡាញ់ហ្នឹងហើយបើយើងអត់ស្រឡាញ់គឺយើងអត់ស្រឡាញ់ស្អីគេហ្នឹង មេថាខ្ញុំស្រឡាញ់អ្នកឯងតែខ្ញុំជឿលើស្រឡាញ់អ្នកឯងបើខ្ញុំអត់ស្រឡាញ់អ្នកឯងគឺខ្ញុំអត់ស្រឡាញ់អ្នកឯងអញ្ចឹងវាដូច more like a confirmation ដូចគេដើម្បីឲ្យយើងដឹងប្រកាសចាដូចប្រាប់ប្រាប់ឲ្យបងដឹងច្បាស់លាស់ថាអូនស្រឡាញ់បងនៅសារអូនស្រឡាញ់បងថាអូនអត់ស្រឡាញ់បងអូនអត់ស្រឡាញ់បងដូចលើនឹងអញ្ចឹងអត់ស្រឡាញ់បងទេមិនចឹងយើងកំពុងតែប្រយុទ្ធចឹងឥឡូវយើងដឹងហើយត្រូវ ឆ្លើយបានល្អហើយឆ្លើយបានមុននឹងអ្នកឈ្នះហើយមកបន្ទាប់ស្នេហាប្រៀបបានដូចជាក្លិនផោមទោះជាមើលមិនឃើញប៉ះមិនបានតែវាមានពិតកម្មសេរីស្នេហាគឺជាអារម្មណ៍មួយគឺជា something ដែលយើងមើលអត់ឃើញស្នេហាធ្វើយើងមានអារម្មណ៍ល្អយើងសប្បាយចិត្តឲ្យយើងសាដអីចឹងទៅប៉ុន្តែ យើងមើលអត់ឃើញចង់និយាយថាស្នេហាជាអីយើងមើលអត់ឃើញទេប៉ុន្តែអូនឃើញព្រោះកៅភ្នែក Now I wanna be all I ever wanna be yeah, yeah. ខោមខោមវាមានក្លិនវាមានរសជាតិខោមមានរសជាតិទៀតខោមមានរសជាតិទៀតកុំផ្លោរសជាតិខោមមកមួយបានវិញមិនទៅមិនដឹង មិនមិនដឹងរសជាតិខោមទៅវិញអូន ក្លិនហើយវាល្វីងជាប់ទៀតស្នេហាប្រៀបដូចជាផោមពួកអីនៅពេលដែលយើងអឺស្នាញ់អ្នកនឹងផោមអ្នកនឹងស្អុយប៉ុណ្ណាក៏យើងស្នាញ់គេដែរបើខ្ញុំវិញអ្នកដែលគ្នាផោមអត់ល្វីងទេអោបស្អុយយល់ទេចឹងស្នេហាប្រៀបដូចជាផោមយើងមើលអត់ឃើញយើងប៉ះអត់បាន តែវាមានប៉ិតបានន័យថា ស្នេហាគឺវាជាអារម្មណ៍នៃក្តីស្រឡាញ់វាជាអារម្មណ៍នៃការរីករាយតែថោកអត់មានអារម្មណ៍ហ្នឹងអត់មានអារម្មណ៍អីបើផោងថោកមកមានអារម្មណ៍ថោកមកថោកមានអារម្មណ៍ដល់មកចិត្តថោកមកថោកស្នេហាវាដូចគ្នាពេលដែលយើងមានស្នេហាគឺយើងអត់បានឃើញអាក្តីស្រឡាញ់ហ្នឹងឯងប៉ុន្តែយើងទទួលបានអារម្មណ៍ហ្នឹងបើមិនយើងគ្រាន់តែឃើញតែយើងអត់ទទួលអារម្មណ៍ ក៏យើងអត់មានអារម្មណ៍ថាយើងមានស្នេហាដែរត្រូវអត់របស់ខ្លះយើងមើលឃើញមែនប៉ុន្តែយើងអត់ទទួលអារម្មណ៍វាអញ្ចឹងវាដូចជាមានដូចជាអត់មានអញ្ចឹងអញ្ចឹងស្នេហាពិតគឺតើតមានអារម្មណ៍ហើយស្នេហាពិតគឺមើលមិនឃើញទេយកយកតែមើលឃើញប៉ុន្តែតើតយកអារម្មណ៍យកត្រូវ feel ទៅមើលឃើញដូចផោមអញ្ចឹងបើយើង មើលឃើញតើយើងហិតបាទយើងស្អុយបើយើងអត់ហិតគឺអត់ស្អុយទេហើយទោះបីជាផោមអូនស្អុយយ៉ាងណាក៏បងថាក៏អូបដែរ Oh my god! Wow! ខ្លះស្នេហាដូចជាស្ករកៅស៊ូទំពាកាន់តែយូរកាន់តែអស់ជាពេលខ្លះស្នេហាដូចជាត្រីងៀតទីហើយទីទៀតក៏មិនចឹងដែរស្នេហាជាដូចស្ករកៅស៊ូចឹងស្នេហាខ្លះនៅជាមួយគ្នាកាន់តែយូរកាន់តែអស់អារម្មណ៍ដោយសារដឹងអត់ឥឡូវឧទាហរណ៍ថាមនុស្សយើងញ៉ាំស្ករកៅស៊ូតែពេលយើងញ៉ាំស្ករកៅស៊ូតែមួយហ្នឹងឯងដដែលដដែលដដែលយូរទៅវាអស់ជាតិហើយស្ដោះចោលយើងញ៉ាំមួយទៀតចឹងវាដូចជាស្នេហាមួយដែលមនុស្សពីរនាក់ស្រឡាញ់គ្នាហើយពេលដែលគាត់មានកំហុសអីមួយ อัดผมแกเราเราเราคืออัดเชียร์ไรกับเพปสนะฮะคลาสนี้วิดีโอถ่ายเงียบ CIC เทียบกอดกอดแจ้งแน่เชียร์เราสุดนฮะคลาส វាមើលទៅគឺសាមញ្ញឯងថៃញៀតគឺសាមញ្ញមែនតើជារបស់មួយដែលប្រជាជនយើងញ៉ាំមួយបក៏បានញ៉ាំមួយបាយក៏បានអីក៏បានវាជារឿងមួយដែលសាមញ្ញប៉ុន្តែទោះបីជាស្នេហានឹងសាមញ្ញយ៉ាងណាក៏វាធ្វើឲ្យស្នេហាហ្នឹងនៅតែល្អជាងមុននៅតែឆ្ងាញ់នៅតែអីពេលខ្លះស្នេហាមិនត្រូវការមើលមកលយឆាយអស់ចាយពេលខ្ញុំស្ដាប់ឮស្រស់ស្រួយតែងៀតជាមួយស្ករស្គូគឺយើងញ៉ាំទៅយើងទៅពីយកតែជាតិទេអញ្ចឹងដូចជាស្នេហាមួយដែលមានពីរនាក់តែមានម្នាក់ចាំតែជក់យករហូតហើយម្នាក់ទៀតវិញចាំ ចាំតែឲ្យហូចអញ្ចឹងតែយូរយូរទៅតែគេចេះតែយល់មានថាគេអត់ខ្វល់គេធ្វើមិនឲ្យតែស្នុកស្រួលខ្លួនឯងអញ្ចឹងតែអត់មានឲ្យគ្នាទៅវិញទៅមកទៅក៏ថ្ងៃណាមួយបរាជ័យស្នេហាហ្នឹងយ៉ាហើយពេលថ្ងៃញៀតដល់ថ្ងៃញៀតវិញអ្នកញ៉ាំក៏ឆ្ងាញ់ហើយយើងថៃក៏ឆ្ងាញ់ហើយយើងចាំថៃអូខេអញ្ចឹងយើងដឹងហើយថាអ្នកណាគេដែលឆ្ងាញ់មែនទេទាំងអស់គ្នាកុំវីដេអូចូលទៅខមមិនថាបុនលេងឈ្នះ Yeah. ស្រឡាញ់បានតែហាងងប់ងល់បើស្រឡាញ់ជ្រុលយើងនឹងខ្លាចទៅជាទីស្ករកំដរអារម្មណ៍យាចង់ឲ្យហាពេលយើងស្រឡាញ់ណាគេមួយគឺយើងតែចង់ផ្ដល់ឲ្យអីទាំងអស់គឺយើង focus លើគេតែចង់ឲ្យតែយើងត្រូវចេះបែងចែកថាកំគៀងកំគៀងនិយាយនិយាយមួយមួយនិយាយមួយមួយអឺហ្នឹងហើយហ្នឹងហើយហ្នឹងហើយនិយាយមកអឺចុះចាញ់អត់ អឺថ្ងៃបានតែងងចង់ថាពេលយើងធ្វើអីមួយកុំធ្វើឲ្យវាលើសពេកវាខួសពេកព្រោះអី too much of everything is not good ដល់ណាក់ងប់មើលចឹងយើងស្រាញ់គេយើងឲ្យទៅគេមិនដែរកុំកុំមិនលើសខួសពេកអត់យល់អូ I don't know what I'm saying អត់យល់ខ្លួនឯងនិយាយអូហ្នឹងយល់ខ្លួនហ្នឹងតើដឹងពីយល់មិនចាប្រធានមិនថែមនិយាយបងអត់ទាន់ចូល quote ចូលអីនេះឥឡូវដឹងថាណាគេបានបន្ទុកឲ្យត្រូវអត់បើអូនចាញ់ថេបង ចិត្តមកឈ្នះហ្មងខ្ញុំតំណែងនេះអូនព្រួយពេលដែលអូនចាញ់ទៅអូនអាចរៀនពីបងបានគាត់ថាឥឡូវហ្នឹងយើងកំពុងតែប្រកួតគ្នាគឺអញ្ចឹងហើយមើលទេ baby ហើយពេលយើងប្រកួតគ្នាឈប់វាហោគ្នាស្រឡាញ់បានតែកុំងល់ព្រោះបើស្រឡាញ់ជ្រុលអាចខ្លាចវិធីស្គរម្ដងតាមបានន័យថាយើងស្រឡាញ់មនុស្សម្នាក់យើងត្រូវតែចេះស្រឡាញ់គេហើយយើងចេះស្រឡាញ់ខ្លួនឯងដែរ ល្អអត់ចង់បានឲ្យថាអញ្ចឹងព្រោះតែពេលងុំងល់គឺយើងផ្លិចខ្លួនឯងហើយយើងអត់បានឲ្យតម្លៃទៅលើខ្លួនឯងយើងអត់បានឲ្យតម្លៃថា យើងមានតម្លៃទេអញ្ចឹងពីរអ្នកយើងស្រឡាញ់គ្នាយើងអត់ស្រឡាញ់គ្នាងុំងល់ប៉ុន្តែយើងស្រឡាញ់គ្នាខ្លាំងយល់អត់តោះថាមួយអញ្ចឹងយើងស្រឡាញ់គ្នាខ្លាំងស្រឡាញ់ខ្លាំងឲ្យអូនឈ្នះ អេតែអានេះសុំឈ្នះសិនដោយសារតែវាជាការប្រកួតដែរចាំមកឲ្យអូនឈ្នះព្រោះអូនឈ្នះខ្ញុំបេះដូងមើលបានមក Fold នេះគឺវាល្អសម្រាប់អ្នកដែលបែកបាក់ហើយចេះរកថ្មីរកអីចឹងណាដោយសារតែខ្ញុំធ្លាប់មានឈ្មោះជាបុរសអាក្រក់ដោយសារតែយើងបែកមួយយើងយកមួយយើងបែកមួយយើងយកមួយគេថាអូយើងនឹងព្រានារីយើងអីចឹងយើងជិះចាប់ហើយយើងចេះចង់មកសាថ្មីទៅទេហើយយើងជិះចាប់ទៀតយើងមិនមែនយកស្រឡាញ់អ្នកថ្មីដើម្បីផ្លិចតែអ្នកចាស់ទេគឺចាស់យើងចង់បានខ្សែហាដែលល្អសម្រាប់យើងយល់ទេយើងត្រូវតែរកអ្នកថ្មីរហូតដែរគឺទោះបីជាឈឺចាប់យ៉ាងណាក៏ដោយ នៅតែអត់ចាំដែរគឺចង់តែបានស្នេហាថ្មីខ្ញុំមានកំណត់មួយទៀតសម្រាប់អ្នកខ្លះគាត់អត់ហ៊ានខ្ញុំមកថាថ្ងៃថាគាត់ឈប់បែកបាក់ស្នេហាហើយគាត់ឈឺចាក់ច្រើនចឹងទៅគាត់ធ្វើឲ្យគាត់មានអារម្មណ៍មួយថាបើឈឺចុកចាប់ចឹងគាត់ចង់ជួបគ្រឿងនឹងម្ដងទៀតទេចឹងអ្នកខ្លះអាចថាម៉ែវាយហើយក៏ហ៊ានទៅចឹងក៏អាចដោយមនុស្សដែរចឹងអូនអត់បោះស្រាយ quote ហ្នឹងទេគឺបោះស្រាយហើយហ្នឹងអញ្ចឹងបងមកមិនជួបទៀតទេចឹងស្រឡាញ់ខ្លាំងប៉ុណ្ណាឈឺខ្លាំងប៉ុណ្ណឹងស្រឡាញ់ប៉ុណ្ណាឈឺប៉ុណ្ណឹងដូចយើងហក់ពីលើគីអញ្ចឹងហា បើយើងហត់ពីជាន់ទី1វានៅឈឺតែវាឈឺខ្លាំងព្រោះអីវានៅទាបទេប៉ុន្តែបើសិនជាន់ទី20វាកាន់តែខ្ពស់ចិត្តទៅវាហត់មកព្រោះវាកាន់តែដូចស្នេហាអញ្ចឹងបើបងចាន់ទី20ងាប់បាត់ហើយអត់មានហួរហ្នឹងហើយសម្រាប់ខ្ញុំពេលដែលយើងស្រឡាញ់គេកាន់តែខ្លាំងហើយដល់ពេលពេលដែលគេធ្វើឲ្យយើងឈឺចាប់យើងនឹងឈឺចាប់ខ្លាំងដូចគ្នា ដោយសារតែយើងរំពឹង ស់ហើយពេលដែលយើងស្រឡាញ់គេខ្លាំងយើងរំពឹងពីគេខ្លាំងពេលដែលយើងឈឺចាប់គឺយើងឈឺចាប់កាន់តែខ្លាំងដោយសារខ្ញុំក៏អត់ដឹងដែរខ្ញុំក៏អត់ដឹងដែរឥឡូវចែកបើសិនជាមកកម្រិតការស្រឡាញ់របស់ពលលេងហើយដែលមានការឈឺចាប់វិញដូចធ្លាក់មកពីលើអាគារតនេះមក អាចថាលោតពីភពផ្សេងមកព្រោះឥឡូវស្រឡាញ់ទេប្រាខ្លាំងមែនតើប៉ុន្តែខ្ញុំអត់ជឿចិត្តទេដោយសារអីដោយសារតែពីរនាក់ខ្ញុំស្រឡាញ់គ្នាហើយយើងចេះយល់ពីចិត្តគ្នាទៅឯងតែទោះបីយល់ចិត្តយ៉ាងណាក៏បងនៅតែឈ្នះដែរបងអត់អាចនៅតែឈ្នះ អូចឹងលេងមិនសុបាយចុះបើដល់តាំងដើមហ្គេមហ្នឹងគឺធ្វើមកសម្រាប់បងឈ្នះហើយហ្នឹងអូខេអញ្ចឹងដោយសារតែបុគ្គលដេបូរ៉ាចោះចាញ់ចឹងយើងសម្រេចចិត្តថាអ្នកនេះបាត់ស្លៀករោបសដើម្បីត្រៀមលើកតុងចៃសតែម្ដងបាទអ្នកទាំងអស់អញ្ចឹងកុំឲ្យខាតពីយូរយើងចូលទៅមើលការពិន័យរបស់យើងទាំងអស់គ្នាឥឡូវដល់ពេលដែលអូនសម្រេចចិត្តរបស់បងត្រូវបានចូលទៅ còn có chồng trâu tay này tay tay tay coi ui ui ui Oh my god dude, it's so cold. Okay. Phải ca ca ca tay. <laughs> បងអត់ទេដល់ដល់ដល់តែឈើមជួយនេះអលឿនដល់អស់ហើយទៀតអូ1 2 3 អូខេអញ្ចឹងវីដេអូរបស់យើងក៏ឈានមកដល់ទីបញ្ចប់ដែរអ្នកទាំងអស់គ្នាតែដែលយើងបកស្រាយ quote មិញហ្នឹងខ្ញុំសង្កត់ថាអ្នកទាំងអស់គ្នាអាចយកវាជាមេរៀនដាក់នៅក្នុងជីវិតដើម្បីជីវិតស្នេហារបស់អ្នកទាំងអស់គ្នាទៅអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាមរយៈខ្ញុំចប់ហើយកុំភ្លេចបន្ត submit quote មកអ្នកទាំងអស់គ្នាព្រោះអ្នកដែល submit quote មកនឹងមានឱកាសក្នុងការ share រង្វាន់ពី ICE ពីពួកយើង yes ហ្នឹងហើយអូខេអញ្ចឹងជាចុងក្រោយពីកម្មវិធី quote snack សូមអរគុណសូមគោរពលាជួបគ្នាវីដេអូក្រោយបាយបាយ